អូជំរាបសួរបងហើយមីងមានរឿងអីបានដល់ថ្នាក់យំអោបគ្នាអញ្ចឹងបងគឺមីងខ្ញុំមកពីឆ្ងាយនឹងគាត់មានបញ្ហារឿងកូនគាត់លែងលះគ្នាប្តីវាមានស្រី ទៅគាត់យំអាណិតកូនហ្នឹងណាអឺកាត់ចិត្តទៅបងហឹមមីអូនអើយធ្វើម៉េចបើមិនគូទៅហើយណាមួយអាប្រុសធុនហ្នឹងកុំទៅយំស្ដាយវាអីគឺបើពេលហ្នឹងបើជឿតាមគ្រូ ដែលនាងធីនាំទៅប្រហែលជាកូនមិនមេម៉ាយខ្មាស់គេពេញស្រុកពេញភូមិចឹងទេនឹកឡើងអាណិតកូនហើយចុះគ្រូទាយថាម៉េចទៅធីទើបមើលតែគាត់ទៅដូចជាពិបាកចិត្តដល់ថ្នាក់ហ្នឹងគឺរឿងវាអញ្ចឹងបង គ្រូទាយដែលខ្ញុំនាំគាត់ទៅទាយម្សិលមិញហ្នឹងគាត់បានទាយថាកូនស្រីគាត់នៅខាងប្រុសនោះมันអាចរៀបការជាមួយគ្នាបានទេ ព្រោះខែឆ្នាំមិនត្រូវគ្នាតែគាត់មិនជឿបានជារឿងនឹងវាទៅជាអញ្ចឹងអាខាងប្រុសវាមានស្រីមធ្យមងុំមកវាប្តឹងទាចាច់ទ្របទៀតណាបងហាដល់ថ្នាក់នឹងផងបងបងឯងកំភៃមើលសម្រួលអារម្មណ៍ទៅណាព្រោះពេលនេះគឺយើងមកដល់ផ្ទះគ្រូទាយហើយណែចុះបើទាយទឹកខំ រកខ្សែកមិនឃើញមិនវីវទៅហើយទេអីណែខ្សែកមួយខ្សែហ្នឹងខ្ញុំខំសំលុយចង់ងាប់អើអាម៉មមកឲ្យលុយមកខ្ញុំហ៊ានចាយផងអើយឥឡូវមកបាត់អញ្ចឹងទៀតខ្ញុំមិនដឹងថាងវិញដៃឬក៏មានអ្នកណាយកទេអើយអឺខ្ញុំគិតថាបងឯងវិញដៃហើយឈប់ភ័យទៅបងបង បើគ្រូនេះមិនប្រកែខ្ញុំមិនបបួលបងឯងមកទេហើយបើមានគេយកច្បាស់ជាដឹងថាណាហើយជំរាបសួរអ្នកគ្រូជំរាបសួរអ្នកគ្រូមុននេះអាយើងរវល់តាំងសមាធិអឺឯងមានការអីឲ្យយើងជួយមែនទេចាស់អ្នកគ្រូអឺ គឺខ្ញុំមកចង់ពឹងពាក់អាស្រ័យលោកគ្រូជួយព្រោះខ្ញុំបាត់ខ្សែករកយ៉ាងម៉េចក៏មិនឃើញដែរមិនដឹងថាងវិញដៃឬក៏អ្នកណាយកទេអ្នកគ្រូជួយមើលផងមកកូនចៅមិនកំណាញ់ទេអារឿងតំណឹបស្អីនឹងនោះឲ្យតែរកឃើញមែនហើយអ្នកគ្រូជួយជួយគ្នាផងទៅព្រោះគាត់ណាភ័យពេញមួយថ្ងៃហើយមិនអីទេ រឿងទំនឹបណាដាក់តាមចិត្តតាមសទ្ធាទៅ យើងនេះធ្វើខាងនឹងគឺដើម្បីជួយអ្នកកំពុងមានទុកដូចជាឯងនឹងណាចាមកពីខ្ញុំនេះដឹងថាអ្នកគ្រូចិត្តល្អនឹងហើយហើយបកាយទាយទៀតទៅខ្ញុំមកនាំបងខ្ញុំមកអញ្ចឹងអ្នកគ្រូជួយទាយតែម្ដងទៅអញ្ចឹងមិនអីទេណា ចាំគ្រូនេះសមាធិរកឲ្យ បាច់ភ័យទេបងគង់តែឃើញវិញណែហើយអ្នកគ្រូកំពុងធ្វើអីហ្នឹងហេតុអីបានជាបិទភ្នែកដូចដេកលក់បែបនេះអីបងផលនេះឆ្ងល់ខុសទំនងគឺគាត់កំពុងតែប្រមាលមើលរកខ្សែកបងឯងហ្នឹងណាអញ្ចឹងក៏ឆ្ងល់ដែរណែតែបងឃើញគ្រូទីផ្សេងទៀតណា គេសួរថាបាត់កន្លែងណាផ្ទះណែណាហើយស្អីបែបនេះណាទើបគេទីឲ្យតែនេះអត់ស៊ូនាំអីផង ទីយកតែម្ដងដូចមិនទេគាត់ជាគ្រូបកែមើលតែមុខបងឯងក៏ដឹងថាផ្ទះណែណាបាត់ណែណាដែរយ៉ាងម៉េចហើយអ្នកគ្រូមានសង្ឃឹមរកឃើញវិញទេ ឬក៏បាត់រហូតតែម្ដងខ្សែកនឹងអូអូខ្ញុំជុលឲ្យអ្នកគ្រូភ្លេចទៅនឹកគ្រូហ្នឹងជប់ចាប់ទៅចា តាមខ្ញុំបិទភ្នែកសមាធិហើយគ្រូធំបានប្រាប់ថា ខ្សែកនឹងនឹងរកឃើញហើយមិនបាត់ទៅណាទេហើយនៅចិត្តចិត្តខ្លួននឹងឯងតែមានគេបំបាំងទៅរកមិនតាន់ឃើញអានឹងណាតលតែប្រើពិធីបើកផ្លូវនោះទើបរកឃើញវិញ ហើយចុះវិធីហ្នឹងត្រូវធ្វើយ៉ាងម៉េចទៅអ្នកគ្រូទៅគេបើកផ្លូវឲ្យយើងរកឃើញនោះចាត្រូវឲ្យអ្នកគ្រូពិធីហ្នឹងត្រូវធ្វើយ៉ាងម៉េចទៅបើខ្ញុំមិនដឹងថាអ្នកណាអ្នកបិទផងនឹងអានឹងណាតើតើគ្រូធំណាទើបអាចរកឃើញតែអូចាចាចាខ្ញុំយល់ហើយអ្នកគ្រូ ឆាប់បងចាស់និយាយមកអ្នកគ្រូអើយព្រោះបងខ្ញុំនេះគាត់ចង់ដឹងមែនទេណៃណែយើងសមាធិម្ដងទៀតសិនណាព្រោះអារឿងធ្វើពិធីបើកផ្លូវហ្នឹងមិនមែនលំលំទេណា ចាំសិនទៅចាមិនដែរអ្នកគ្រូគ្រូធំយើងប្រាប់ថាបើកន្លែងបាត់ខ្សែកឃើញហើយព្រោះចរចាជាមួយនឹងគេរួចរាល់មុននឹងខ្សែកនឹងជ្រូក ហើយនេះខ្សែកននឹងគឺជ្រុះនៅផ្ទះឯងនឹងហើយដើររកតែបន្តិចទៅឃើញហើយ មែនអីអ្នកគ្រូអឺឬក៏ឯងមិនជឿយើង បើមិនជឿយើងមករកយើងធ្វើអីហ៎ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងរឹងមាំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវ Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ ក្រវ៉ាត់កំប៉ុងដែលមានលេខទូរស័ព្ទ12ទង់ចំនួន1ដូរបាន1កំប៉ុងរង្វាន់ដែលបដូរបានគ្រប់តបលក់ស្រាបៀរអង្គរពិសេសមានស្បង់សុំកម្ពុជាអេសកូឡាឆ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun ពិសាវើកបង្កើនធម៌ពលជំនួយ ការចងចាំបន្សាភាពត្រវឹងថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្វាងចែជាមួយ Nescafe download យកកម្មវិធី Fancy Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់តាន់តាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedicure ជួយដល់ការលូតកម្ពស់កាន់តែ ប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simulator Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់កំហឹងអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខ អូមិនមែនទេអ្នកគ្រូជឿនតាហើយបងខ្ញុំនេះគាត់ក៏ជឿដែរអ្នកគ្រូកុំប្រកែប្រកាន់អីណាបងបងឯងសុំទូគាត់ទៅចាសុំទូអ្នកគ្រូដែលខ្ញុំនិយាយមិនចេះគិតខ្ញុំជឿអ្នកគ្រូអ្នកគ្រូកុំខឹងអីណាតែសម្ដីឯងនេះវាដូចជាមិនទុកចិត្តយើងបើឯងនេះណា ទៅរកខ្សែកនោះមិនឃើញយើងណាឲ្យឯងជន់អាចមកធាក់ក្បាលយើងណែយើងនេះណាធ្វើគ្រូរាប់ឆ្នាំហើយហើយក៏មិនដែលទីឲ្យអ្នកណាខុសម្ដងណាដែរចាំទុកទៅចាស់អ្នកគ្រូឲ្យកូនចៅសុំទោសម្ដងទៀតចុះណាកូនចៅដឹងខុសហើយយើងណាមិនប្រកែប្រកាន់ឯងទេព្រោះឯងនេះ ទើបមកថ្មីមិនទាន់ដឹងពីយើងឥឡូវនេះទៅផ្ទះហើយរកមើលទៅឲ្យដឹងថាយើងនេះទាយខុសឬក៏ត្រូវចាអ្នកគ្រូអញ្ចឹងកូនចៅសំលាអ្នកគ្រូសិនហើយលើក្រោយកូនចៅនឹងមករកអ្នកគ្រូម្ដងទៀតមែនទេបងផលចាមែនហើយអ្នកគ្រូកូនចៅសំលាសិនហើយ 先厉害点可以。 ហើយអញថាគ្រូនឹងបោកពិតជាបោកមែនរកមួយថ្ងៃហើយរកមិនឃើញសោះអើយមីកផលអើយមីកផលខ្សែកក៏បាត់លុយក៏អស់100000ទៀតហុយចាំជាភ្លឺមែនបងផាត់បងផាត់ បំផុតបំផុតខ្ញុំរកឃើញហើយនេះខ្សែក៏បងឯងមែនអូយនឹងថ្ងៃនឹងថ្ងៃអូនអូយប្រហែលជាយប់មិញណាបងចេញទៅក្រៅនិយាយទូរស័ព្ទនឹងហ្មងបងឯងឃើញទេខ្ញុំថាគ្រូទាយឈុតនោះគឺឈុតដែរបងឯងប្រញាប់តរអ៊ូអូយឲ្យបងសុំទោសណាអូននេះមកពីបងនឹងភ័យពេកបានជាបងថាអញ្ចឹងនឹងណាណែអូនណានេះសំណាងហើយដែលបានអូនធីឯងជូនបងទៅផ្ទះគ្រូនឹងអូយកុំអីរំឃើញទេអូនអើយអូនបងអរគុណហើយណាធី មិនអីទេបង អ្នកភូមិជាមួយគ្នាតានេះមកពីគ្រូនឹងទេឈុត ផង បានជារកឃើញលឿនអញ្ចឹងហ៎ត្រូវហើយត្រូវហើយអូនណែគ្រូទីនឹងពិតជាទីឈុតណាស់ណែចាំមើលមានរឿងអីទៀតបងនឹងទៅរកគាត់ឲ្យជួយទៀតហើយមិនថាអញ្ចឹងឯអូនធីចាបងតោះចូលទៅក្នុងផ្ទះបងហូបទឹកសិនទៅអូយអរគុណហើយអូនធីអើយអីទេបងសំណាងមែន មិនហើយឯងខ្សែកដែលបាត់នោះរកឃើញហើយនៅបើរកមិនឃើញក៏អត់ទេធ្វើម៉េចបើអញ្ចឹងទៅហើយអូខ្ញុំប្រុងប្រាប់ឯងទៅហើយតែភ្លេចនិយាយបើឲ្យខ្ញុំរករកមិនឃើញទេតែគុំតែបានទៅរកគ្រូតា គ្រូទីតន្តិចនឹងក៏រកឃើញណែឯងដឹងទេគ្រូដែលខ្ញុំទៅរកព្រឹកមិញឲ្យជួយទីរឿងខ្សែកនេះណាអូយទីឆត់ណាស់ឯងអើយ ទីត្រូវតែម្ដងអឺហើយគ្រាន់តែនិយាយហ្នឹងក៏ព្រឺរោមដែរហើយចុះរកឃើញណៃណានេះសំណាងហើយដែលបានមកវិញហើយចុះគ្រូទីដែលឯងនិយាយនឹងណៃណាភូមិយើងដូចជាគ្មាន គ្រូទីទេអឺគ្រូនោះនៅចុងភូមិគាត់ទឹមរើចូលមកហើយខ្សែកឃើញនៅក្រោយផ្ទះគ្រូទីថាឲ្យទៅរកនៅនឹងទៅទៅដល់ឃើញមែន ហូយពុកវាអើយខ្ញុំសប្បាយចិត្តជាងត្រីឆ្នោតទៅទៀតមកពិចារណាដល់ទៀតអើម៉ែព្រោះម៉ែឯងប្រកែភ្លេចច្រើនសឹងអីលើកមុនភ្លេចលុយក្នុងបន្ទប់ទឹកខ្លួនឯងសោះតែដើរជ័យគេពេញផ្ទះមែនហើយម៉ែមកពិចៃដុនច្រើនជាងមិនដែលគ្រូទេណាច្បាស់ម្លឹងម្លឹងទេម៉ែចៃដុនមិនអាអាស្នាអាមុំណែគ្រូគេច្បាស់មែនណាហឺពួកឯងនេះបើមិនដឹងស្អីទេកុំចេះតែនិយាយ យើងឃើញច្បាស់ផ្ទាល់ភ្នែកមិនសុកសុកចេះតែមកនិយាយទេវើយស្ដាយណាស់ព្រឹកមិញនេះពួកអញហើយនឹងពុកអញបើនៅ ច្បាស់ជាជឿហើយថាប៉ិតឬមិនប៉ិតនោះហើយចំមែនអាគ្រូគេទាយឆត់ឲ្យម៉ែវាហើយហ្នឹងវាថាចៃដនស្អីទៀតយេកូននេះវើយអើបើរកឃើញហើយក៏ឃើញទៅបកែកគ្នាធ្វើអីឲ្យតែរកខ្សែកឃើញវាល្អហើយ មកពីកូនឪវាឯងហ្នឹងណាមកនិយាយស្អីឲ្យខ្ញុំខូចអារម្មណ៍អស់អឺអញដឹងថាម៉េចបានខ្ញុំស្គាល់គ្រូនឹងទេបានមានពិធីទើបឬចូលមកនៅភូមិយើងនឹងជូនទៅដំបងដំបងខ្ញុំដូចជាមិនជឿទេម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងរឹងមាំ Mylogement Active Go ដែលជាសមាសធាតុផ្សំពីផ្លូវត្បាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុស Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ធ្មេញក្នុងប្រអប់ ក្រហមកំប៉ុងដែលមានលេខកូន12ខ្ទង់ចំនួន1ត្រូវបានមួយកំប៉ុងរង្វាន់ដែលបដូរបានគ្រប់តបលក់ស្រាបៀងអង្គរពិសេសមានស្បង់សុំកម្លាំងអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ពិសាវើបង្កើនធមពលជំនួយ ការចងចាំ បន្សាភាពត្រវឹងថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្វាងចែជាមួយ Nescafe download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់សិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simulator Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់គំហើញអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុស Colgate សោះអបថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ តែកធីនឹងណាវាថាឆុតណាស់ឆុតណាស់អញ្ចឹងមកជាខ្ញុំទៅសាកទៅអូយមានអីឆុតមែនណាណែកធីនឹងណាល្អណាស់ឯងអើយណែទៅតែមរស់នៅសោះនឹងណាតែមាន ចិត្តចេះជួយយកអាសាគ្នាណាមែនទេណាម៉ែមែនមកដល់មកតែចឹងថ្ងៃមិញនឹងមែនម៉ែអឺនឹងហើយនឹងហើយ អូយមនុស្សស្អីក៏ល្អម្លេះទេជូនទៅរកគ្រូហើយនៅជួយរកខ្សែកឃើញទៀតអើបានគេល្អបែបនេះវាល្អហើយឯងណាមួយយើងមានអីចេះជួយគ្នាទៅវិញទៅមកទៅខ្ញុំដឹងហើយឯងអើបានហើយបានហើយនាំគ្នាហូបបាយទៅចាអញចកូនញ៉ាំបាយទៅពូនណាបាទម៉ែ ជ័យជាមួយនឹងម៉ាក់វិញតែគាត់ព្រមលើកកូនស្រីឲ្យបងឯងអើ អីកូនស្រីមុំមើលតកូន ដូចជាសប្បាយចិត្តណាស់នេះហើយមុននឹងអ្នកណា ទេមកកូនគឺបងវីរៈគាត់ទេមកម៉ែម៉ាក់ប៉ាគាត់ចង់មកលេងផ្ទះយើងហើយគ្រួសារគាត់ចង់ចុះស្ដីដណ្ដឹងខ្ញុំព្រោះអីស្គាល់គ្នាមួយឆ្នាំពីរឆ្នាំហើយ មានអីកូនល្អអន្តាបើមានគេចូលមកមែនអញ្ចឹងនោះអឺហើយគេមកកាលដែរកូន ប្រហែលជាមួយអាទិត្យទៀតម៉ែព្រោះអីគាត់ទេមកប្រាប់មុនខ្លាចយើងរវល់អត់ទៅណែអឺ នឹងហើយកូនជួយយកថ្ងៃខែ ឆ្នាំកំណើតរបស់វីរៈឲ្យម៉ែបន្តិចមកណាកូនម៉ែយកខែឆ្នាំកំណើតរបស់វីរៈធ្វើអីអឺគឺម៉ែយកទៅឲ្យគ្រូទាយមើលនឹងណាកូន គឺចាប់ពីដើមមុននឹងការកូនចៅត្រូវតែមើលខែឆ្នាំកំណើតអញ្ចឹងហើយឲ្យល្អណាកូនអូអញ្ចឹងសាច់លើតែមកឯងទេចាំកូនយកกระดาษកត់ឲ្យណាចាំមកផ្លិតម៉ែចាល្អហើយកូនចា អោបងចុះម្នេះសិនមកបងបងមកចុះមកបងអូជំរាបសួរបង ហើយនេះមានរឿងអីបានដល់ថ្នាក់យំអោបគ្នាអញ្ចឹងបងគឺមីងខ្ញុំមកពីឆ្ងាយនឹងគាត់មានបញ្ហារឿងកូនគាត់លេងលះគ្នាប្តីវាមានស្រី ទៅគាត់យំអាណិតកូនហ្នឹងណាអឺកាត់ចិត្តទៅបងហឹមមីអូនអើយធ្វើម៉េចបើមិនគូទៅហើយហឹមណាមួយអាប្រុសធន់នឹងកុំទៅយំស្ដាយវាអីគឺបើពេលហ្នឹងបើជឿតាមគ្រូ ដែលនាងធីនាំទៅប្រហែលជាកូនមិនមេម៉ាយខ្មាស់គេពេញស្រុកពេញភូមិចឹងទេនឹកឡើងអាណិតកូនហើយចុះគ្រូទាយថាម៉េចទៅធីទើបមើលតែគាត់នោះដូចជាពិបាកចិត្តដល់ថ្នាក់ហ្នឹងគឺរឿងវាអញ្ចេះបង គ្រូទាយដែលខ្ញុំនាំគាត់ទៅទាយម្សិលមិញហ្នឹងគាត់បានទាយថាកូនស្រីគាត់នៅខាងប្រុសនោះមិនអាចរៀបការជាមួយគ្នាបានទេ ព្រោះខែឆ្នាំមិនត្រូវគ្នាតែគាត់មិនជឿបានជារឿងនឹងវាទៅជាអញ្ចឹងអាខាងប្រុសវាមានស្រីមធ្យមហ៎ងុំមកវាប្តឹងទាចាច់ទ្របទៀតណាបងហាដល់ថ្នាក់នឹងផងហើយបងឯងមិនក៏មិនជឿគ្រូអញ្ចឹងបង នេះចាស់ចាស់និយាយមិនខុសទេអាគមមកផ្សំអាយោរឿងចឹងចឹងគូតែត្រូវជឿណាបង ព្រោះតែមូលហេតុនឹងហើយទើបខ្ញុំថ្ងៃនេះមករកពឹងធី ឲ្យជួយជូនទៅរកគ្រូមើលខែឆ្នាំកូននឹងណាបណ្ដាយមិនបានទេណាបងខុសមកពីខ្ញុំម៉ែសុំទោសដែលមិនស្ដាប់គ្រូទាយបានហើយមីងកុំពិបាកចិត្តខ្លាំងពេកវាគ្មានបានស្អីមកវិញនោះទេមែនហើយបងឲ្យវាទៅណាទៅទៅអាប្តីម៉ាក់ម៉ាក់នឹងនោះធ្វើខ្លួនឲ្យស្អាតយកប្តីមួយទៀតទៅមើលទៅមីអូនណាក៏នៅក្មេងហើយស្អាត ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងរឹងមាំ Mylogement Active Go ដែលជា សមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឈ្មោះទៅមុខកាន់តែល្អឥតខ្ចោះ ស្រាបៀរកម្ពុជាឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវ Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ធ្មេញក្នុងប្រអប់គ្រាប់កំប៉ុងដែលមានលេខកូដ12ខ្ទង់ចំនួន1ត្រូវបាន1កំប៉ុងរង្វាន់អាចបដូរបានគ្រប់តបលក់ស្រាបៀរអង្គរពិសេសមានស្បន់សុំកម្ពុជាអេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun ពិសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្វាងចែជាមួយ Nescafe ដោនឡូតយកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់តាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Similac Total Comfort លេខ2ថ្មីសុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់គំនិញអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញ ត្រឹមតែ8សប្តាហ៍ក្រវ៉ាត់កំប៉ុងដែលមានលេខកូដ12ខ្ទង់ចំនួន1រកបាន1កំប៉ុងរង្វាន់អាចបដូរបានគ្រប់តបលក់ស្រាបៀរអង្គរពិសេសមានស្បង់សុំកម្លាំងសិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា ស្វាងចែជាមួយ Nescafe ហឹមទៅស្ដាយវាធ្វើអីមែនទេអាធីចាបងឥឡូវមីងនឹងមីអូនញ៉ាំបាយសិនទៅខ្ញុំមករកជូនបងផលទៅជួបគ្រូសិនទៅមើលពីរឿងកូនរបស់គាត់តើបងអញ្ជើញតែឥឡូវទៅ នេះវិវរគ្រូឋានៈបាត់ទៅខ្ញុំទៅសិនហើយណាបងចាចាមីអូនកាត់ចិត្តទៅណាអបងខ្ញុំទៅដូរខោសិនខ្ញុំសៀកស្រងប្របាជប់ឆាប់តែអញ្ចឹង មិនដែរអ្នកគ្រូកូនខ្ញុំទាំងពីរអាចរៀបការបានអត់ហើយបើរៀបការបានណាការដើមឆ្នាំឬក៏ចុងឆ្នាំបើតាមជើងលេខរបស់កូនឯងវាដូចជាមិនសូវល្អមិនទេបើអាខាងប្រុសនីការចូលមកផ្ទះឯងណាឯងនេះនឹងរកស៊ីខាត់ចុងខាត់ដើម ហើយអាចដតថ្នាក់ធ្វើឲ្យកូនស្រីឯងនេះស្លាប់ទៀតផងហាអីក៏សាហាវម៉េះអ្នកគ្រូ មិនបានទៅជីអញ្ចឹង គឺកូនខ្ញុំហើយនៅខាងគេនោះស្រឡាញ់គ្នាណាស់អ្នកគ្រូមានវិធីណាអាចជួយពួកគេបានទេអ្នកគ្រូជួយរកវិធីឲ្យពួកគេរៀបការជាមួយគ្នាទៅអាណិតក្មេងៗដែលវាកំពុងតែស្រឡាញ់គ្នាផងដល់ពេលតែមានរឿងអញ្ចឹងគឺវាពិបាកទទួលយកណាគ្មានវិធីណាជួយបានទេបើឯងនេះចង់ដឹងច្បាស់មែន សាកឲ្យពួកវារៀបការជាមួយ គ្នាទៅហើយកុំថាយើងនឹងមិនបានដាស់តឿនណា តែខ្ញុំមិនចង់មកបែកបំបាក់ក្មេងៗទេអ្នកគ្រូ ពួកគេស្រឡាញ់គ្នាយូរហើយបើសុកសុកឲ្យពួកគេបែកគ្នាអញ្ចឹងខ្ញុំខ្លាចតែកូនខ្ញុំខឹងណា ហេបង ហើយនេះបងឯងចង់ឲ្យកូនបងឯងខឹងឬក៏ចង់ឲ្យកូនបងឯងស្លាប់ហ៎ឯងនិយាយត្រូវបើចង់ឲ្យកូនឯងនេះរងគ្រោះ ហើយអ្នកផ្ទះឯងនេះជួបគ្រោះថ្នាក់ឯងឲ្យពួកគេរៀបការជាមួយគ្នាទៅ មិនមែនជារឿងរបស់យើងទេ យើងនេះណាគ្រាន់តែទាយតាមជើងលេខប៉ុណ្ណោះហើយឥឡូវធ្វើយ៉ាងម៉េចទៅ បើខាងគេនោះចូលស្ដេចនៅដឹងអាទិត្យក្រោយហើយនឹងបងឯងកុំឆោតពេកប្រាប់គេតាមនឹងទៅ ថាការមិនបានយើងជាម៉ែមានសិទ្ធិណាបងណាមួយដើម្បីតែវាដែរបងឯងមិនឃើញមីងខ្ញុំនឹងកូនគាត់ទេហ៎នៅជំនះឲ្យកូនកាឥឡូវឃើញលទ្ធផលទេខ្មាស់គេពេញសុកពេញភូមិការពារប្រសាជាងព្យាបាលណាបងអញ្ចឹងតាមនឹងតែចោះអ្នកគ្រូអឺ នេះតនឹបខ្ញុំដាក់ហើយខ្ញុំសុំលាសិនហើយណានេះយើងណាជួយឯងបានតែប៉ុណ្ណឹងទេរឿងបន្តទៀតជារឿងដែលឯងត្រូវគិតថាធ្វើយ៉ាងណាហើយហើយនេះកុំយកអនាគតកូនឯងហ្នឹងយកមកលេងសើចឲ្យសោះណាចាស់អ្នកគ្រូ ថ្ងៃនេះបងសប្បាយចិត្តណាស់បានដប់អនាគតគូទៅដឹងទៅញ៉ាំអីអូនឯងមានអារម្មណ៍មិនដែរដឹងស្អីទេបងវិរៈមិនលងឹតហើយបងឯងប្រញាប់ត្រឡប់ទៅផ្ទះវិញតែអូយចាំតិចទៀតសិនទៅបងមានរឿងចង់និយាយជាមួយមុំច្រើនណាស់រឿងរៀបការយើងនោះបងអញនិយាយអត់ទាន់ចប់ទៀតណានិយាយតាំងពីកន្លែងញ៉ាំអីរហូតមកដល់ផ្ទះវិញហើយនិយាយរឿងការពេញពេញមាត់នឹងមានបានចុះស្ដីគេណាអូយណា តិចទៀតគង់ទៅបានរៀបការដដែលនឹងហើយបងគិតថាយើង គួរតែថត pre-wedding ណាហើយចាំមុំចង់ទៅថតនៅណាអូនអត់ដឹងដែរនឹងសេតទៅលើបងឯងទេថតនៅណាក៏បានដែរអឺបងគិតថាថតនៅមណ្ឌលគិរីល្អទេមណ្ឌលគិរីអូជំរាបសួរមីងជំរាបសួរម៉ែនេះឃើញមកឈមមកសតុះហើយមិនតាន់ចូលផ្ទះទៀតទេស្រីមុំ អូខ្ញុំកំពុងនិយាយរឿងស្រីមុំរឿងរៀបការនឹងណាមីងហើយអញ្ចឹងទើបមិនទាន់ឲ្យស្រីមុំចូលផ្ទះអូរៀបការហើយចុះយើងព្រមឲ្យឯងរៀបការជាមួយកូនយើងពីងកាលអូក៏ល្អហើយដែលឯងមកផ្ទាល់បែបនេះយើង សម្រេចចិត្តរួចហើយថាមិនឲ្យកូនស្រីយើងនេះរៀបការជាមួយនឹងឯងទេមិនចឹងម៉ែក្រែងប្រាក់ម៉ែម៉ែនិយាយគ្នាអស់ហាញតែ ថាអីទេអ្ហ៎ ខ្ញុំខកអីមែនទេមីងខ្ញុំពិតជាស្រឡាញ់ស្រីមុំមែនណាមីងយើងមិនព្រមគឺមិនព្រមហើយឯងឈប់មករវល់ជាមួយនឹងកូនស្រីយើងទៀតនាំតែចង្រៃដល់ផ្ទះយើងទេទៅឆាប់ទៅលឿនទៅអត់ទេម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងរឿងមុំ Mylogement Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវ Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ធ្មេញក្នុងប្រអប់ ក្រវ៉ាត់កំប៉ុងដែលមានលេខ12ទុំចំនួន1ដូរបាន1កំប៉ុងរង្វាន់ឲ្យបដូរបានគ្រប់តបលក់ស្រាបៀរអង្គរពិសេសមានស្បង់សុំកម្ពុជាអេសកូឡាឆ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun ពិសាវើកបង្កើនធម៌ពលជំនួយ ការចងចាំបន្សាភាពត្រវឹងថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃស្វាងចែជាមួយ Nescafe download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់តាន់តាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedicure ជួយដល់ការលូតកម្ពស់កាន់តែ ប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simulator Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់គំហើញអាហារូបត្ថម្ភថ្មី ជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ Ice Cola ឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice What the fun Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មីពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹង ទេមីងខ្ញុំសុំបងមីងមីងកុំបំបញ្ញបំបាក់ពួកខ្ញុំបានអត់មីងខ្ញុំពិតជាស្រឡាញ់គ្នាមែនណាមីងខ្ញុំសុំបងណាមីងមែនហើយម៉ែកុំបំបញ្ញបំបាក់ពួកខ្ញុំអីបងវារៈគាត់ធ្វើខុសអីមែនទេ តែម៉ែមិនព្រមឲ្យគាត់រៀបការជាមួយគាត់ពួកឯងមិនខុសអីទេ តែមកពីយើងឲ្យគ្រូទីមើលគាត់ថាបើពួកឯងនេះចូលរួមការជាមួយគ្នាផ្ទះយើងនឹងមានគ្រោះថ្នាក់ហើយហើយកូនយើងនេះ នឹងអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតយើងមិនចង់និយាយច្រើនដងទេឆាប់ចេញទៅអត់ទេមីងមីងមីងកុំដេញឈប់បានអត់មីងមីងឆាប់ជឿគេម្លេះមិនដឹងថាគ្រូទាយនឹងទីខុសឬក៏ត្រូវផងនឹងខ្ញុំពិតជាចង់រៀបការជាមួយស្រីមុំមែនមីងខ្ញុំស្រឡាញ់ស្រីមុំខ្ញុំអត់ទៅណាទេមីងម៉ែទៅជឿគ្រូទាយនោះធ្វើអីម៉ែសំខាន់ខ្ញុំនៅបរិយាស្រឡាញ់គ្នាគ្រប់គ្រាន់ហើយចំ មានរឿងអីនឹងអ្ហ្មិចក៏លូឡាពេញមុខផ្ទះអញ្ចឹងតើឆាប់ចេញទៅឆាប់ចេញពីផ្ទះយើងទៅកុំអីមីងខ្ញុំសុំបងកុំមកបែកមកបាក់ពួកខ្ញុំអីហើយមានរឿងអីនឹងហាម៉ែវា មានរឿងអីស្រីមុំអញបាច់សួរវិទីសួរខ្ញុំណែខ្ញុំមកឲ្យគ្រូទីមើលរួចហើយខ្ញុំមិនឲ្យពួកវារៀបការជាមួយគ្នាទេវាអាចធ្វើគ្រួសារយើងរលាយបានណា ហ่าម៉េចបានជាឯងនិយាយអញ្ចឹងនិយាយស្រួលបួលទៅចាំបាច់ដេញគ្នា ហើយស្រែកលឺលឺទៀតលឺដល់ផ្ទះអ្នកចិត្តខាងមិនចេះខ្មាស់គេទេគឺនិយាយស្រួលបួលមិនបានទេព្រោះអានេះហ่าវាចង្រៃណាស់ឥឡូវអញទៅវិញទៅឈប់មកជន់ផ្ទះជាងទៀតអត់ទេមីងខ្ញុំសុំបងមីងកុំកុំបំបាយពួកខ្ញុំបានទេមកស្រីមកជប់ផ្ទះមកជប់ផ្ទះ សេមុំជប់ទេមកពូពូខ្ញុំអត់ដឹងអីមើលណាពូខ្ញុំសុំបងពូជួយនិយាយជាមួយមីងផងណាពូដឹងហើយឥឡូវក្មួយទៅផ្ទះសិនទៅណាមេយប់ហើយចាំពូនិយាយជាមួយម៉ែស្រីមុំឲ្យហើយក្មួយកុំគិតច្រើនពេកណាមិនមិនចាំស្អែកពូទេតែក្មួយម្ដងទៀតបាទពូខ្ញុំអរគុណច្រើនពូ វិរៈអូយម៉ែអមតាន់ដេកទេហ៎នេះអញនៅរឿងក្បាលនិយាយជាមួយអវរៈទៀតទេអញនេះមិនក៏រឿងក្បាលម្លេះអញប្រាប់ហើយថាឈប់តាក់ទងជាមួយវា មិនក៏មិនស្ដាប់អញចឹងហ៎នេះស្អីនឹងម៉ែខ្ញុំមិនយល់សោះ បើគ្រាន់តែគ្រូទាននិយាយប៉ុណ្ណោះមកឯងជឿដែរម៉ែដូហួហាត់ពេកហើយដូចជើគេងប់ងល់ពេកហើយអូនេះហ៊ានស្រែកដាក់អញផងហ៎យ៉ាងម៉េចបើអញជឿវាយ៉ាងម៉េចហាអញកំខ្លាំងដៃដាក់អញពេកណាបើយើងមិនឲ្យអញពាក់ព័ន្ធជាមួយវាគឺមិនត្រូវពាក់ព័ន្ធជាមួយវាទេអញត្រូវតែស្ដាប់ជើងបច្ចិតឲ្យមែនទេណាវើយ តែខ្ញុំស្រឡាញ់មកវានេះហើយយើងតាក់ទងគ្នាយូរហើយមិនដែលមានរឿងចង្រៃដូចគ្រូទាញនិយាយទេម៉ែ ជាមិនខ្វល់ថាលើកមុនអញតាក់ទងគ្នាយ៉ាងម៉េចទេជួបរឿងចង្រៃស្អីទេតែចាប់ពីពេលនេះតទៅហាមនិយាយតាក់ទងជាមួយវាទៀតទោះនិយាយទូរស័ព្ទក៏ដោយបើឯងនៅតែរឹងមិនស្ដាប់តាមជើងចាក់ជើងលែងឲ្យប្រើទូរស័ព្ទវើយហើយខំក្បាលឯងនេះឲ្យនៅក្នុងបន្ទប់មិនឲ្យចេញក្រៅទេ Mm-hmm. ពុកទៅធ្វើការបាត់ហើយហ៎អាពុកឯងក្រោកតាំងពីយូរម្លេះមិនដូចឯងទេស្ពឹកណាស់មក7ជាងហើយបានងើបណែលុយយកទៅហើយកុំចាយច្រើនពេកមានចាយច្រើនណាម៉ែយកតបងគូសោះរអ៊ូនេះរអ៊ូឲ្យវាច្បាស់ថាតបងគូមែនយកប្រមាណក៏ម៉ែមិនស្ដាយដែរទៅឆាប់ទៅរៀនទៅអូម៉ែ នេះយកទូរស័ព្ទខ្ញុំទៅឲ្យបងវរៈយកទៅឲ្យជាងធ្វើផងទៅព្រោះគាត់ស្គាល់កន្លែងខ្ញុំគ្មានពេលយកទៅកន្លែងជាងទេស្អីគេអាស្នាហើយអត់ចេះយកទៅខ្លួនឯងទេតើទៅរៀនតើហើយឈប់និយាយពីឈ្មោះអវរៈនៅផ្ទះនេះទៀតដឹងទេអាស្នាមិននឹងមកចោះរដងមិនក៏មិនអីឯងកុំចេះមកសួរនាំច្រើនយើងប្រាប់ថាកុំឲ្យនិយាយឈ្មោះវាទៀតឯងត្រូវតែឈប់បើអញលឺសូតែឯងតាក់ទងជាមួយនឹងវាទៀតណាក្បាលឯងនឹងអាយ៉ាហើយវើយទៅ ទៅសាលាទៅតែម៉ែបើនៅតែតមាត់ទៀតត្រូវមិនខានទេទៅទៅសាលាទៅទៅហើយទៅហើយជម្រាបលាហើយហើយយប់មិញខ្ញុំដូចជាជ្រុលបន្តិចហើយដេញឲ្យវរាំងតណាត់តណែងហើយព្រឹកឡើងសេមុំខឹងខ្លាំងណាស់ហើយអាណិតកូនណាស់មិនមែនជាកំហុសបងឯងទេបងឯងធ្វើនេះគឺត្រូវហើយ បន្តិចទៀតណាស្រីមុំវាគង់តែយល់ទេតែឥឡូវស្រីមុំវាខឹងខ្ញុំវាមិននិយាយរកខ្ញុំសោះសំបីតែពុកស្រីមុំក៏គាត់ថាដែរហើយគាត់ថៃឲ្យបងឯងបងឯងអត់ទាន់ប្រាប់គាត់រឿងហ្នឹងទេប្រាប់រួចហើយ តែមើលទៅគាត់ដូចជាមិនសូវជឿទេនិយាយមកកាន់ជើងកូនថាពួកវាស្រឡាញ់គ្នាហើយយើងមិនគួរបំបែកវាទេហើយមិនបានមិនជឿ អឺគឺខ្ញុំចង់មានន័យថាគាត់ដូចជាមិនខ្វល់ពីអនាគតកូនសោះហ្នឹងហើយផ្ទះនេះកុំទៅបានខ្ញុំខ្លាំងងី អាចដោះស្រាយរឿងទីរឿងអីហ្នឹងណានិយាយទៅបងឯងមួយយ៉ាងដែរតែបងខ្ញុំសុំសួរបងទិញមើលបងមានដឹងថាអ្នកណាមានដីលក់ដែរអត់ព្រោះបងប្អូនខ្ញុំដែលនៅឆ្ងាយគេចង់ទិញដីហើយខ្ញុំមិននៅទីនេះខ្ញុំស្គាល់តែបងឯងហ្នឹង ហើយបងឯងមានដឹងថានៅណាមានលក់ដីអត់អឺខ្ញុំមានដីមួយកន្លែងនៅ ផ្លូវធំឯណោះធំក្រាន់បើដែរតាប៉ុន្តែមិនដឹងថាពុកសិមុំក៏លក់អត់ទេព្រោះឮថាចង់ចែកដីឲ្យកូន ពេលដែលការរួចហើយហើយចោះតាំងតែពីបងឯងទិញដីនោះមកបងឯងមានដាល់ឲ្យគ្រូមើលអឺតិចវីវចំដីមិនល្អហោស៊ីមិនឡើងទេណាបង និយាយទៅ តាំងពីមានដីនឹងមកមិនអាចបានឲ្យគ្រូមើលទេអូណៃអឺនេះទីអញនិយាយមកសំហេតុផលមួយយ៉ាងដែរបើអញ្ចឹងមែនណា បងគួរតែឲ្យគ្រូមើលឲ្យហើយទៅប្រយ័ត្នណាចំដីធ្លីដែលមិនល្អកុំចេះតែបដ ாய் បដ ாய் ប្រយ័ត្នរស់ស៊ីមិនឡើងណាអិននិយាយអញ្ចឹងណាចាំឲ្យឪអាមុំមកវិញសិនទៅចាំយើងទៅជួបគ្រូជាមួយគ្នាកុំចាំគាត់បង មិនមិនទៅជាមួយខ្ញុំទៅស្រួលនឹងធ្វើពិធីអីណាអឺអឺអញ្ចឹងតោះអញ្ចឹងទៅក៏បានដែរមកចាតោះថ្ងៃនេះមករំខានអ្នកគ្រូទៀតហើយតែម្ដងនេះមិនមែនរឿងរៀបការឬក៏រឿងបាត់របស់ស្អីដែរអ្នកគ្រូ គឺមកមើលរឿងដីធ្លីយ៉ាងម៉េចដែរអ្នកគ្រូអ្នកគ្រូនិយាយទៅតាំងពីគាត់មានដីនឹងមកគាត់មិនដែលបានទៅមើលដីនោះទេទៅពេលនេះនឹកឃើញមកមើលខ្លាចប៉ះចំដីដែលមិនល្អរឿងដីហ៎បើនិយាយទៅដីរបស់យើងណាពេលខ្លះមានម្ចាស់ដីខ្លាំងពេលខ្លះក៏មានម្ចាស់ដីខ្សោយវាអាស្រ័យលើថាយើងនេះធ្លាប់សែនឲ្យគេឬអត់បើអត់សែនឲ្យគេ គារត់ចេញទៅហើយមកអូយតាំងពីខ្ញុំមានដីនឹងមកខ្ញុំមិនធ្លាប់ដែរសែនទីអ្នកគ្រូខ្ញុំក៏រវល់ពុកវាក៏រវល់ទើបមិនសឹងមានពេលទេមិនបានទេវើយទោះជារវល់យ៉ាងណាក៏មិនគួរភ្លេចរឿងនេះដែរណែប្រយ័ត្នតែស្អីផ្សេងមកតាំងទីនឹងទៅដីនឹងប្រកាសជាមានបញ្ហាមិនខានទេ អ្នកគ្រូនិយាយបែបនេះខ្ញុំកាន់តែភ័យហើយអឺឥឡូវអ្នកគ្រូជួយគុណគូមើលផងមើលមិនអីទេសុទ្ធតែគ្នាឯងទេចាំគ្រូគុណគូឲ្យណាចាចឹងមិនដែរអ្នកគ្រូដីនោះដូចជាមិនល្អទេមាន តែវិញ្ញាណអាក្រក់ពេញទាំងអស់ នៀកមកពីឯងទុកចោលមិនដែលសែនព្រានឲ្យគេហើយសំបីតែគ្រូធំទៅហើយក៏និយាយជាមួយវាមិនបានដែរអ្នកគ្រូមានវិធីអីទប់ស្កាត់អាចបណ្ដេញពួកវាបានទេឃើញទេបងខ្ញុំមិននិយាយត្រូវណាស់នេះបើបងនៅចាំប្តីបងឯងមិនដឹងជាមានរឿងរ៉ាវអីខ្លះទេវិធីនឹងមានតែមួយទេ គឺត្រូវទៅលក់ដីនឹងចេញនៅក្នុងអាទិត្យហ្នឹងព្រោះពេលនេះវាខ្លាំងទៅខ្លាំងទៅហើយបើឯងហ៊ានទុកទៅលើសពីមួយអាទិត្យហ្នឹងណាមានបញ្ហាដល់គ្រួសារឯងហើយណាអូមែនហើយបង លក់ទៅចៃដន្យណាមានបងប្អូនខ្ញុំគាត់ចង់បានខ្ញុំមកមិនប្រាប់គាត់នោះទេថាដីលក់មានបញ្ហាអីនោះឲ្យតែខ្ញុំនេះបានជួយបងអឺ ខ្ញុំទៅពិភាក្សាជាមួយពុកវាសិនណាហើយអស់ពីរឿងមួយ ចូលដល់រឿងមួយទៀតណែនិយាយជាមួយប្តីអញឲ្យច្បាស់ទៅណាធ្វើយ៉ាងម៉េចក៏ដោយកុំឲ្យហួសពីមួយអាទិត្យហ្នឹងណាកុំគិតយូរពេកបងតួនគេត្រូវការតែញ៉ាឆាប់លក់ចេញទៅកុំឲ្យមានបញ្ហាវាច្រើនជាងនេះអឺលក់ក៏លក់ទៅ ខាត់អីក៏ខាត់ទៅឲ្យទៅលក់ឲ្យផុតផុតម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពិសាដោយការទទួលខុសត្រូវ Colgate សោះបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ គ្រាប់កំប៉ុងដែលមានលេខ12ទង់ចំនួន1ដូរបាន1កំប៉ុងរង្វាន់អាចដូរបានគ្រប់តបលក់ស្រាបៀងគោពិសេសមានស្វងសុំកម្ពុជាអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Nice what the fun ពីសាវើបង្កើនធមពលជំនួយការចងចាំបន្សាភាពត្រវឹងថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃស្វាងចែជាមួយ Nescafe download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់សិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Pedicure ជួយដល់ការលូតកម្ពស់កាន់តែ ប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី Simulator Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់គំហើញអាហារូបត្ថម្ភថ្មីជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Sting ជីវិតប្រកបដោយភាពស្វាហាប់ Simla Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងជ្រើសយក Insugol ដែលមានសារធាតុផ្សំពិសេស HMB របស់កំហឹងអាហារូបត្ថម្ភថ្មី ជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ដូចខ្ញុំនិយាយចឹងឯងចឹងមកចឹងមកខ្ញុំត្រូវទៅលក់ដីនឹងចេញដែរ រាល់ថ្ងៃនេះយើងមានលុយចាយគ្រប់គ្រាន់តើហើយផ្ទះយើងនេះដូចជាមិនត្រូវការយកលុយមកធ្វើអីផងឯងចង់លក់ធ្វើអីហើយឯងនិយាយមកមិនយល់គ្នាសោះខ្ញុំមកទៅរកគ្រូថ្ងៃមិញឲ្យមើលរឿងដីនឹងហើយគាត់ថាដីយើងមិនសូវល្អប្រហែលទេហើយខ្ញុំមកគ្រាន់តែលើកបែបនេះចង់ខ្ចោចចាប់ទៅហើយហើយមករយៈនេះឯងដូចជាងប់ងល់នឹងគ្រូទីដល់ហើយ ម្ដងរឿងកូន ម្ដងរឿងដី ខ្ញុំមិនយល់ពីឯងសោះហើយឲ្យលក់ដីចេញ ក្នុងអាទិត្យនឹងទៀតវាមិនលឿនពេកទេលក់បញ្ញាំអញ្ចឹងតិចបានថោកទៅ ខ្ញុំធ្វើនេះគឺដើម្បីគ្រួសារយើងទេណាពុកវា មិនមែនដើម្បីខ្ញុំទេអូឬមួយក៏ឯងមិនទុកចិត្តខ្ញុំ អារឿងដីហ្នឹងកំភៃឲ្យតែយើងថាលក់នឹងមានគេទិញហើយជឿតែតាម គ្រូទីទៅវាមិនខុសទីឯង ម៉ែកុំជឿគ្រូទីនឹងពេកគាត់បោកទេខ្ញុំលើគេនិយាយនៅកន្លែងហូបអីនឹងណាម៉ែស្អីអញទៀតហើយអាស្នាលឺមកពីណាទៀតហើយឯងក៏មិនចង់ត្រួតក្បាលជាងវើ យើងចាស់ហើយយើងដើរមុនឯងយើងមិនល្ងងឲ្យគេបោកនោះទេខ្ញុំមិនបានថាម៉ែល្ងងឯណាតែគ្រាន់តែខ្ញុំមិនចង់ឲ្យម៉ែឯងជឿលើគ្រូទីនឹងឯងលឺសូគេនិយាយថាម៉េចអាស្នាហាគេនិយាយណៃណាគឺគេនិយាយថា គ្រូទាយនឹងដើរបោកគេពី3កន្លែងហើយទៅមកដល់ភូមិយើងតែម៉ែគាត់នៅតែងប់ងល់ឆោតជាគេតែម្នាក់ឯងឯងថាយើងឆោតទេអាស្នាហាអាកូនចង្រៃអាក្មេងឆ្លើយយើងវាយឯងណាថ្ងៃនេះយើងវាយឯងចេញអើយាបែចង់យកអូមកវាយកូនផងហ៎ដល់សារតែជាលើគ្រូទាយនឹងហ៎អញមិនលឺវាថាខ្ញុំឆោតទេខ្ញុំជាម៉ែវាណាវាមិនគួរមកនិយាយអញ្ចឹងដាក់ខ្ញុំទេតាគ្រូនឹងបោកម៉ែម៉ែណា បានហើយអាសនាទៅឆាប់ទៅបន្ទប់ទៅទៅខ្ញុំមិនដែលស្ដីថាឲ្យឯងម្ដងណាទេតែកុំយកអំបោសមកវាយកូនណាអាសូរតែរឿងធំទៅនេះរឿងគ្រូទីមិនដឹងមកពីណាសោះនឹង うんうん ស្អីមីខ្មុំឃើញមុខអញសិតតែបែរមុខចេញហ៎ម្នាក់ម្នាក់ដល់កហើយណោះមានណាម៉ែហើយម៉ែប្រុងទៅណានឹងយើងទៅក្រៅទៅរកអ្នកដែលពេញចិត្តយើងមិនដូចនៅក្នុងផ្ទះនេះគ្មានអ្នកពេញចិត្តយើងទេហឺចាំមែនហើយវើយថ្ងៃនឹងក៏សុយសុយម៉េះ លើផ្ទះកំពុងតែមានបញ្ហាហើយហើយឥឡូវនេះមិនទាន់ដល់គោលដៅផងមកបែកកង់ម៉ូតូទៀតអើយស្មានណាបណ្ដល់ទេណោះអើយចាប់មែនវៃអាម៉ូតូនេះអើយអូនោះឃើញហើយសំណាញ់ហើយកន្លែងប៉ះម៉ូតូចិត្តផ្ទះពិធី Mm-hmm. អូនណាអូន ជួយប៉ះម៉ូតូឲ្យបងតិចមកអូនប៉ះម៉ូតូឲ្យមីងចាអូនខ្ញុំសុំផ្ញើម៉ូតូនៅនឹងផងណាខ្ញុំទៅផ្ទះប្អូនចិត្តនេះមួយផ្លែតបាទមីងបាទកំភេកទុកនឹងឲ្យចាំខ្ញុំមើលឲ្យទៀតខ្ញុំមកយកវិញណាបាទមីងចាអរគុណចំគិតធីតាណាអស់បាត់ទ្វីបផ្ទះស្ងាត់ឈឹងអញ្ចឹង ហ្នឹងហើយហើយងាយស្រួលមែនតើនិយាយទៅគួរអស់សំណាចណាចំលឺមាត់ស្អីតិចចោលកោះផ្ទះទៅឡើងទៅមើលសិនណៃមិនបាន ជាសម័យនេះនៅមានមនុស្សល្ងងគេគ្រាន់តែនិយាយបន្តិចសោះ ងាយបោកបានយ៉ាងនេះណោះអានឹងរឿងរបស់ម៉ាឯងទាយនោះទេតែខ្ញុំវិញគ្រាន់តែចាក់តាន់តិចក៏គេជឿនោះជឿហើយទៅផ្ទះវិញជេរកូនផងបាច់បាក់កូនផងគិតគិតទៅមនុស្សល្ងងល្ងងតោះតងាប់ទៅវិញហ្មងហើយចុះកធាកាលពីដំបូងវាបោកគេមិនទៅ បានមើលទៅគេជឿវាជឿម៉េះម៉េះខ្ញុំត្រៀមលុយទុករួចហើយតែបើលក់ខ្ញុំទិញទៅវិញខ្លួនហ្នឹងហើយមែនហើយមីងគ្រាន់តែខ្ញុំនិងម៉ែខ្ញុំនិយាយរឿងលេងប្តីបន្តិចសោះគាត់នឹងដូចត្រង់ចូលទួជាងខ្ញុំទៅទៀត ជឿស្លុបមកបងបងផលបងឯងបងឯងមកផ្ទះខ្ញុំតាំងពីអង្ការអញមកតន់ល្មមឬពួកអញនិយាយរឿងអញអស់ហើយយើសុទ្ធតែពួកបោកប្រាស់ពួកអញចង់ជាប់គុកមែននេះ បានជិះមកបោកជាងអញ្ចឹងនេះហ่ะបើជ្រុលជាដឹងហើយក៏ដឹងទៅហើយឲ្យខ្ញុំចូលគុកស្អីចូលគុកអីគេ ហើយជាប់គុករឿងអីអាជាប់គុករឿងបោកមនុស្សល្ងកដូចជាយាយឯងហ្នឹងមែនហ៎ឯងនេះនៅមានមុខមិនអៀនអញទៀតទេមីកធីមីមេបោកអញនឹងយកក្បាលពួកឯងនេះជប់គុកឲ្យអស់បើអ្នកផ្សេងនឹងងងឆាប់ជឿដូចជាយាយឯងនេះច្បាស់ជាមួយភូមិហ្នឹងគេជឿខ្ញុំទាំងអស់ហើយតែមកពីយាយឯងហ្នឹងភ្លើតែម្នាក់ឯង គឺឯងនឹងល្ងងមកឲ្យយើងទីនៅកន្លែងនេះទេអូយតែប្តឹងដល់ណាក៏ប្តឹងទៅ ខ្ញុំនេះចាំតែខ្លាចតាមិនខ្ចីខ្លាចទេទៅតែប្តឹងទៅខ្ញុំមិនខ្លាចទេម៉ាគ្មានភ័ស្តុតាងផងមកចង់ចាប់ខ្ញុំនេះហើយល្ងងល្ងងឲ្យគេមកអូសទាញបានមកពីយាយឯងនឹងទុកចិត្តខ្ញុំពេកធ្វើអី នឹងហើយអញនេះវាល្ងងជឿពួកបោកប្រាស់អញអស់ហ្នឹងអញមិនស្ដាប់សម្ដីកូនអញតែចាំទុកទៅ របបបោកដូចជាពួកអញនេះវាគ្មានកម្ដៅទីហើយក៏វាគ្មានឃើញអីរីចម្រើនដែរអញមិនប្តឹងពួកអញដែលបោកអញទេព្រោះអញនេះវាល្ងងមែនដែលជឿពួកនឹងអញនេះតែអញណា នឹងប្តឹងរឿងពួកនឹងឯងនេះយកខ្សែកអញទៅលក់បាត់ជាមួយទៅហឺ ផលអីក៏ផលអញនេះវាល្ងងណាស់ឲ្យមនុស្សទើបតែស្គាល់គ្នាវាមកបោកបានកូនខំប្រាប់ឲ្យមិនជឿទេវាយវាទៀតជឿចិត្តណាអញមិនគួរណាមកជួបរឿងអាម៉ាស់បែបនេះទេ Mm-hmm. អ่ะហើយមានរឿងអីមីងបានជាយំរហេមរហាមអញ្ចឹងគឺខ្ញុំនឹងណាអូនវាល្ងងខ្លាំងណាស់តែជឿគ្រូទេបោកប្រា ហើយឥឡូវនេះ វាបកក្បាលមកដៀលយើងវិញនឹងណាសម័យនេះទៅហើយនៅបាំងមុខរបបបោកប្រាស់គេបែបនេះទៀតអាពលនេះសំតអូសកង វាជុលគង់ម្ដងទេហើយចុះវាបោកស្អីបានពីមីងខ្លះវាគ្មានបោកបានស្អីទេអស់តែលុញតែងទូចនឹងឯងតែខ្ញុំនេះវាខ្មាស់ប្តីខ្ញុំ ហើយនឹងកូនខ្ញុំពីដំបូងគេប្រាប់ដែរថាកុំអោយជឿគេប្តេប្តាតែខ្ញុំនេះវាងប់ពេក ថែមទាំងវាយកូនទៀតហើយឥឡូវនេះវាសំមកខ្ញុំហើយហើយម៉ណៃទីមីងធ្វើម៉េចបើវាអញ្ចឹងទៅហើយកុំសើចជាគ្រូទីពេកមិនដឹងទិតំបន់ផងគ្រូទីខ្លះណាវាចេះតែនិយាយចិត្តថាឲ្យទៅរួចពីមាត់គ្មានចេះស្អីទេហើយអូនម៉ូតូខ្ញុំប៉ះហើយនៅអោះរួចហើយ អស់ប្រមាណ5000មីងណែខ្ញុំទៅវិញហើយណាអរគុណមីងកុំចាញ់បោកគេទៀតណាមិនគួរណាចាញ់បោកគេអញ្ចឹងសោះមីងការជឿងប់ងល់ខ្លាំងទៅលើរឿងមិនសមហេតុផលខ្លះវានាំឲ្យខ្លួនយើងคล้ายជាមនុស្សល្ងងបានយ៉ាងងាយគ្មានអ្នកណាមកបោកប្រាស់ ឬអូសទាញជើងបានឡើយបើយើងប្រកាន់ចិត្តជឿជាក់លើខ្លួនឯងរឿងសយរឿងចង្រៃកើតចេញពីចិត្តដែលយើងតែងតែគិតទៅលើវាតើបជួបរឿងបន្តិចបន្តួចក៏គិតថាជារឿងអពមង្គល